រលញញាក់ក្នុងកាយាមើសមុទ្រទឹករលកចលបបបតែជលសានាំឲ្យខ្ញុំខ្វល់អរា ស្រមៃនឹកដល់ភក្ត្រាដឹកវាចាធ្លាប់សាសង ទាំងចិត្តសៅមកតែរៀបសូមផ្ញើបណ្ដាំទេផងថាកំណើយណាបន្តិចទៀតរៀមឃ្លាតទេ ចិត្តសនៅតែនឹកស្ដាយ មិនចង់ឃ្លាតឃ្លាតពីកាយមិនចង់ឆ្ងាយឆ្ងាយពីថ្លៃដឹកអាល័យតែងងកង សៅមកតែរៀមសូមផ្ញើបណ្ដាំទេផងថាកុំណៃណាបន្តិចទៀតរៀមឃ្លាតតែចិត្តសនេតែនឹកស្ដាយមិនចង់ ក្លៀតក្លៀតពីកាយមិនចំឆ្ងាយឆ្ងាយពីថ្ងៃនឹកអាល័យតែហូមគង់ ខ្ញុំបានយល់អបង្កបានសល់ខ្ញុំសូមនេះហើយទាំងទាំងអំពលសាយស្ដាយចាស់ចិនត្មិនខា Sıra